ថ្ងៃនេះមានការជជែកផុសផុលប៉ុន្តែមែនទែនព្រះអង្គសង្កត់នៅកន្លែងពាក្យថា standard ហ្នឹងគឺត្រឹមត្រូវហើយពាក្យហ្នឹងវានៅច្បោកច្បល់បន្តិចដែរហើយនៅក្នុងមាត្រា24ហ្នឹងមាននិយាយទៅដល់ពាក្យហ្នឹងហើយនិយាយទៅដល់ពាក្យហ្នឹងនិយាយពីស្តង់ដាសុខភាពនិង សុខភាពរាងកាយនិងសុខភាពផ្លូវចិត្តអញ្ចឹងទៅណាបានន័យថាសុខភាពខាងនាមធម៌ផង សុខភាពខាងរូបធម៌នឹងផងហ្នឹងហើយតាមតាបាទនិយាយភាសាអឺមែនទែននៅ ក្នុង មាត្រា24នេះជ្រៅទៀតហាក់ដូចជាពាក់ព័ន្ធទៅដល់អភិធម្មតែផងបាទអញ្ចឹងបានបងតាំងជួយធ្វើអធិប្បាយនោះវាសំរុំអឺ ដូច្នេះខ្ញុំកណាបន្ថែមកន្លែងហ្នឹងបន្តិចចុះពីព្រោះពាក្យស្តង់ដាហ្នឹងមកដល់ពេលនេះយើងក៏នៅមាន ការច្បុកច្បល់យល់រឿងហ្នឹងឲ្យច្បាស់លាស់ខ្ញុំកណាគ្រប់គ្រងទាំងប្អូនតឹងក៏ត្រូវប៉ិនលោកគឹមគូក៏ត្រូវបាទនិយាយហ្នឹងទេណាបាទបាទនិយាយទៅបើយើងហៅមេត្រដ្ឋាននោះសំរុំត្រឹមត្រូវបំផុតចឹងណាថាកម្រិតក៏ត្រូវដែរ បណ្ឌមិត្តឋានវាពាក់ព័ន្ធទៅដល់ចំណុច2អឺយើងថាឋានឋានហ្នឹងប្រែថាទីអញ្ចឹងទេណាទីកន្លែងទីកន្លែងទីតាំងទីកន្លែងបាទហើយមេត្រៈនេះក្នុងភាសាសំស្ក្រឹតនឹងចែកបណ្ដាច់ទេចែកបណ្ដាច់ថាជាការវាស់ឬការវល់បាទដូច្នេះ បើប្រើចំហៅថាទីតាំងរង្វាស់រង្វល់រង្វាស់រង្វល់ដែលទីតាំងទីតាំងកំណត់ពីព្រោះស្អីដែលយើងទៅការឥឡូវនិយាយទៅដល់នោះវាមាន ពាក្យមួយហៅថា standard American standard Australia New Zealand យើងតែងតែមាន standard ជាមួយ New Zealand សម្ភារៈអីក៏ដោយគេធ្វើដើម្បីយកមកលក់នៅម្ដុំអូស្ត្រាលីញូហ្សេឡង់គេតែងតែដាក់ថា Australia and New Zealand standard គឺថាទៅតាមកម្រិតទៀមទាឬមួយ រង្វាស់ រង្វល់ទីឋានជារង្វាស់រង្វល់របស់របស់ប្រទេសអូស្ត្រាលីឬមួយរបស់សហរដ្ឋអាមេរិកតើនៅក្នុងស្តង់ដានឹងមានអ្វីខ្លះ និយាយទៅសូម្បីតែឈើសូម្បីតែអឺឆ្នាំពេទ្យឬមួយសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះ យើងគ្រឿង hardware អីហ្នឹងអ្វីអ្វីទាំងអស់គឺថានាំចូលមកវាមានត្រូវមានស្តង់ដារទាំងអស់ដូច្នេះនៅក្នុងនោះវាតែងតែមានរង្វាស់ផងមានរង្វល់ផងព្រោះផលិតរបស់ទាំងអស់នោះមាន ទឹកហើយមានគោកទេណាបាទបាទ របស់ខ្លះដែលយើងថ្លឹងយើងត្រូវការវាស់អឺឬមួយក៏ត្រូវវល់ឬអឺថ្លឹងយើងត្រូវការវល់ជាប្រើពាក្យវល់បាទវល់ដោយការថ្លឹងហើយបើទឹកយើងវាស់អត់កើតទេយើងមានតែវល់អញ្ចឹងណាវល់ប្រាក់យូបដែលដែលមានលក្ខណៈទឹករាវលក្ខណៈរាវយើងវល់វល់ទៅជា1លីត្រ2លីត្រអីចឹងទៅទៅជា cubic បាទទៅជា cubic អញ្ចឹងទៅហើយបើថារបស់អីដែលវាមានកម្រិតនេះគេគេវាស់គេវាស់វែងអញ្ចឹងទៅណាអញ្ចឹងវាស់ទៅដោយលេខនិយាយទៅនៅក្នុងនោះគេថាវាស់ក៏ដោយវល់ក៏ដោយវាមានលេខនៅក្នុងនោះជាការកម្រិតអញ្ចឹងយើងហៅពាក្យម្យ៉ាងថាបើប្រើជាភាសាសំស្ក្រឹតលេខបាលីបូកបាលីទៅជា សមាសនាមយើងថាមេត្រដ្ឋាននឹងត្រឹមត្រូវបំផុតជាមួយស្តង់ដារ ហើយបើចង់បញ្យល់តើឲ្យប្រជាពលរដ្ឋយើងឲ្យយល់យើងថាកន្លែងនោះគឺថាជាកម្រិតឬមួយទីតាំងនៃរង្វាស់រង្វល់រង្វាស់រង្វល់ដែលគេកំណត់នោះអញ្ចឹងឬមួយក៏ថាកំណត់រង្វាស់រង្វល់រង្វាស់រង្វល់ដែលកំណត់អញ្ចឹងរបៀបកំណត់នៃរង្វាស់រង្វល់របស់ប្រទេសអូស្ត្រាលីត្រូវតែមានកំណត់របៀបប៉ុណ្ណឹងបានមកដល់បានបានចូលមកលក់បានអញ្ចឹងទៅណាទំនិញនឹងបានអាចប្រើប្រាស់បាននៅទីនេះ រថយន្តក៏ដោយស្អីក៏ដោយត្រូវតែជាអូស្ត្រាលីស្តង់ដាឬបើចង់នាំទៅលក់នៅសហរដ្ឋអាមេរិកត្រូវតែសហរដ្ឋអាមេរិកស្តង់ដាអញ្ចឹងទៅដូចអញ្ចឹងអឺនិយាយក្នុងពាក្យហ្នឹងយើងក៏មានការសង្ស័យហើយនឹងបងប្អូនយើងហ្នឹងក៏មានការលំបាកក្នុងការយល់នឹងយូរដែរហើយចឹងឆ្លៀតពេលហ្នឹងយើងជជែកដល់រឿងហ្នឹងអរគុណលោកគឹមគូគាត់បានប្រើប្រាស់ភាសាមាត្រដ្ឋានហ្នឹង បាត់យូរហើយខ្ញុំកណាក៏បាត់យូរហើយដែរអឺបានបានយកពាក្យនឹងមកប្រើ យើងយើងមានកម្រិតមួយអឺច្បាស់លាស់អញ្ចឹងទេណាពីថ្ងៃនឹងទៅយើងកំណត់យកពាក្យស្តង់ដាហ្នឹងប្រែថាមេត្រដ្ឋានឬមួយថាកំណត់រង្វាស់រង្វល់ថាទីតាំងរង្វាស់រង្វល់ចង់បញ្យល់ឲ្យវិញឆ្ងាយអញ្ចឹងអញ្ចឹងដោយសរុបមកនៅក្នុងមាត្រា24នេះ មានការចាប់អារម្មណ៍ច្រើន ហើយណែនាំទៅដល់រដ្ឋសម័យនឹងផងដែលមាន ជន ជាតិដើមកំពុងតែរស់នៅគឺខ្មែរក្រមយើងកំពុងតែរស់នៅហើយគេណែនាំរដ្ឋសម័យគឺជនជាតិវៀតណាមណារដ្ឋវៀតណាមហ្នឹងនឹងនឹងយើងនិយាយយើងលើកឡើងឲ្យប្រជាពលរដ្ឋជាពិសេសលំដាប់យុវជនយើងហ្នឹង យុវជនយើងសូមមេត្តាទទួលយកនៅ ខ្លឹមសារទាំងហ្នឹងយកទៅសិក្សាពិនិត្យព្រោះកន្លែងនេះមើលស្រាលមិនបានទេ បងប្អូនយើងគិតថាជំរុញផ្នែកបពធទៅឲ្យវាជ្រាលជ្រៅទៅហើយយើងជំរុញវប្បធម៌ខ្លាំងដល់បងប្អូនប្រជាពលរដ្ឋយើង បាត់បង់នៅកាយសម្បទាវាបាត់បង់ហើយអស់ហើយតែបាត់បង់កាយសម្បទាយើង ជ្រងវប្បធម៌ទៅអត់រួចទេខ្វះខ្វះកាយសម្បទាហើយ អវយវៈយើងអត់មាន សមត្ថភាព ដើម្បីនឹងជ្រងនៅវប្បធម៌របស់យើងបានឥឡូវយើងកំពុងតែប្រយុទ្ធប្រឆាំងខ្លាំងបំផុតផ្នែកវប្បធម៌នឹងហើយហៅថាវប្បធម៌លັດកម្មហ្នឹងហើយនឹងវប្បធម៌ធម្មជាតិវប្បធម៌ធម្មជាតិគឺទឹកដីដែលយើងរស់នៅគេតំណែលដែលយើងធ្លាប់ទទួលផលតែបាត់បង់ទៅវិញ លោកគឹមគូក៏បានរំលឹកបូនតឹងក៏បានរំលឹកអឺមានទាំងញោមញាតរបស់យើងក៏បានរំលឹកមកបើយើងខ្វះខាតនៅកាយសម្បទាចំណែកណាមួយដោយថាផ្នែកណាមួយក៏ដោយនៃរាងកាយនឹងឲ្យតែយើងបាត់បង់សមត្ថភាពគឺគឺមានបញ្ហាហើយរឿងសំខាន់ដែលគេផ្ដោតហ្នឹងកន្លែងហ្នឹង physical and mental health ហ្នឹង គឺសុខភាពផ្នែករាងកាយនិងសុខភាពផ្លូវចិត្តនិយាយរួម គឺនាមធម៌និងរូបធម៌ប្រភេទចិត្តគឺជាប្រភេទនាមធម៌គឺភ្នែកតិចច្មោះដៃជើងអវយវៈទាំងក្រៅក្នុងក្រៅរបស់យើងនឹងគឺថាសត្វតែជារូបធម៌ដែលយើងពលត្រូវបានអញ្ចឹងគេនិយាយជ្រៅហ្នឹង បើយើងមិនពិនិត្យឲ្យអស់ទេយើងមិនជជែកវែកញែកគ្នាសម្រាប់របៀបអញ្ចឹងទេយើងអត់យល់ទេយើងអត់ច្បាស់លាស់ហ្មងកន្លែងនេះកន្លែងនេះគឺជាគឺជាចំណុចជ្រៅទៀតហើយខ្ញុំកណាជឿថាយុវជនយើងគាត់ថាគាត់សិក្សាសាមញ្ញសាមញ្ញក៏យុវជនយើងមិនមិនយល់ជំរៅច្បាស់លាស់ដែរហើយនឹងគេបំបែកគេបំបែកពីបន្ទូលរបស់ព្រះសម្មាសម្ពុទ្ធនឹងមកឆ្នៃធ្វើជាឃ្លានីមួយនីមួយនឹង មកបញ្យល់អញ្ចឹងបញ្យល់អញ្ចឹងហើយអរគុណកម្មវិធីព្រះអង្គហែកអញ្ចឹងទៅទលំទលាយសូមឲ្យយុវជននឹងផ្ដោតត្រង់ចំណុចហ្នឹងគឺថាត្រូវតែយកចិត្តទុកដាក់ព្រោះនេះជាបច្ច័យមួយក្នុងចំណោមបច្ច័យទាំង4ដែលព្រះសម្មាសម្ពុទ្ធបានណែនាំនេះចូលក្នុងគិលានភេសជ្ជៈបច្ច័យពាក់ព័ន្ធទៅដល់ឆ្នាំពេទ្យការថែទាំសុខភាពរបស់យើងហ្នឹងយើងចូលទៅយើងមកឃើញទេបើអាហ្នឹង អឺណែសារធាតុដោយប្អូនតឹងគាត់និយាយមិញអញ្ចឹងសារធាតុដែលមានកប់ទុកនៅក្នុងរបស់នីមួយនីមួយដែលយើងប្រើប្រាស់ហ្នឹងជាពិសេសប្រភេទឆ្នាំសង្កូវហ្នឹងគឺគឺមានសារធាតុបង្កប់នៅក្នុងហ្នឹងជាច្រើនដោយគេឆ្លងកាត់ជាមួយនឹងការចម្រាញ់ជាច្រើនលើកច្រើនសារអញ្ចឹងណា ហើយយើងមើលនឹងភ្នែកមិនឃើញទេសារធាតុហ្នឹងមើលនឹងភ្នែកមិនឃើញទេហ្មងតោះតែប្រើកែវតោះតែប្រើកែវអតិសង្ឃុំមកទោះបានមើលឃើញសារធាតុហ្នឹងសារធាតុពុលក៏ដោយស្អីក៏ដោយតោះតែមានកែវផ្នែកខាងមន្ទីរពិសោធន៍ហ្នឹងបានមើលឃើញច្បាស់ព្រោះហេតុនោះឯងបានគេណែនាំឲ្យអឺរោងចក្រផលិតហ្នឹងហើយឬក៏ម្ចាស់ក្រុមហ៊ុនដែលផលិត សារធាតុដែលយកទៅប្រើប្រាស់ផ្នែកឆ្នាំសង្កូវឆ្នាំសម្លាប់សត្វល្អិតក៏ដោយឆ្នាំបំពំសុខភាពអីក៏ដោយត្រូវតែបញ្យល់គេឲ្យច្បាស់លាស់ហើយសញ្ញាបត្រក្រមវិជ្ជបណ្ឌិតនេះគឺអ្នកផ្នែកខាងផលិត ខាងពួក គីមីសាស្ត្រហ្នឹងទេណាពួកហ្នឹងគឺឆ្លងកាត់ការស្បត់ ស្បែ ច្បាស់លាស់ណាស់ប៉ុន្តែប្រសិនបើជាប់ទៅលើបុគ្គលខ្លះ ដែលធ្វើការស្បាត់ត្រែតែប៉ុន្តែគាត់នៅតែមានចិត្តលោភលន់ចង់បំពៀបំពៀននៅលើ ពាក្យសម្បត្តិរបស់ខ្លួននឹងគឺថាអន្តរាយព្រោះហ្នឹងហើយច្បាប់នឹងគឺថាប្រទេសនីមួយនីមួយនឹងមានលំដាប់ចងគ្នាជាបន្តបន្តដោយអាស្រ័យទៅលើខ្លួនយើងអ្នកប្រើប្រាស់នឹងយើងជាជាប្រតិមួយមួយនឹងបានផ្ដោតអារម្មណ៍ចំពោះប្អូនតឹងមានប្រសាសន៍មិញក៏ក៏ជាការចាប់ចិត្តណាស់ យើងត្រូវគិតគូរអំពីខ្លួនយើងហ្នឹងគិតគូរពីខ្លួនយើង នេះជាចាំបាច់បំពីយើងម្នាក់ម្នាក់គ្មានអ្នកណា ស្រឡាញ់ខ្លួនយើងជាងយើងស្រឡាញ់ខ្លួនយើងទេ យើងអាចស្រឡាញ់របស់ណា ដែល យើងគិតថាពិសេសគឺភ្នែកនោះពិសេសហើយហើយបន្ទាប់មកយើង ស្រឡាញ់តាជាបន្ទាប់មកយើងស្រឡាញ់ច្រមុះ គឺថាវិញ្ញាណទាំងប្រមាណហ្នឹងអ្វីអ្វីដែលស្ថិតនៅលើតម្រងមុខយើងហ្នឹងយើងស្រឡាញ់នឹងជាងគេបំផុតព្រោះក្នុងមួយថ្ងៃមួយថ្ងៃម្នាក់ម្នាក់យើងគ្នាហ្នឹងមើលមុខជាមួយនឹងកញ្ចក់ហ្នឹងមិនដឹងប្រមាណលើកប្រមាណសាដែរបើសម័យពីដើមគ្មានអីឆ្លោះមើលក៏គេទៅឆ្លោះជាមួយនឹងទឹកជាមួយនឹងអីដែរលោះឲ្យយើងស្រឡាញ់ខ្លាំងណាស់ដូច្នេះខំប្រឹងថែទាំភពភាពវេយវៈហើយនឹងអន្ត្រីទាំងអស់របស់យើងថែទាំឲ្យម៉ត់ចត់ បានយើង អាចជ្រោងប្រជាជាតិរបស់យើងបាននឹងដោយដោយបូកសរុបទៅគឺថាសូមឲ្យយកចិត្តទុកដាក់ចំពោះខ្លួនឯងហើយបងប្អូនត្រូវតែបង្កើននៅសេចក្តីក្លាហានភាពក្លាហានរបស់ខ្លួន យើង មាន ភាពក្លាហានបានយើងធ្វើការតស៊ូអ្វីបីបានប្រសិនបើបុគ្គលម្នាក់ម្នាក់ខ្វះសេចក្តីក្លាហាននៅក្នុងខ្លួន ខ្វះការច្បាស់លាស់នៅក្នុងខ្លួនយើងយើងខ្វះជំនឿនៅក្នុងខ្លួនថាយើងធ្វើទៅនឹងទទួលបានលទ្ធផលជំនឿជំនឿធំបំផុតរបស់ប្រជាពលរដ្ឋម្នាក់ម្នាក់ទៅតែមានជំនឿហ្នឹងហើយជឿចុះវាគ្មិនរបស់យើង បានលើកហើយរឿងយើងសិតទៅជារឿងពិតទាំងអស់ទោះបីរដ្ឋវៀតណាមកម្មាភិបាលនឹងបញ្ឆោតយើងយ៉ាងម៉េចក៏ដោយនិយាយបំភ្លៃមក សម្លាប់បំភ័យយើងយ៉ាងម៉េចក៏ដោយគឺថាត្រូវតែមានជំនឿលើបងប្អូនយើងដែលផ្សព្វផ្សាយទៅនេះព្យាយាមផ្សព្វផ្សាយទៅហ្នឹងគឺយើងគ្មានទទួលបានផលប្រយោជន៍អីមកលើ ពួកយើងទេ ពួកយើងខ្ញុំទេ គឺថាធ្វើដើម្បីបងប្អូនទាំងអស់ធ្វើដើម្បីបងប្អូនទាំងអស់នេះសុទ្ធតែដោយការស្រឡាញ់ដោយការស្រឡាញ់ដោយការអឺអាណិតអាសូរទៅលើបងប្អូនយើងយើងធ្លាប់ ស្គាល់គ្នាយើងយល់ដឹង ថាប្រជាជាតិយើងកំពុង តែរងទុក្ខយើងព្យាយាម រកវិធីគ្រប់បែបយ៉ាងដើម្បីបញ្យល់បងប្អូនយើង លើកទឹកចិត្តឲ្យបងប្អូនយើង មានសេចក្តីក្លាហាន យើង នៅទីនេះយើងចាំជួយនៅបញ្ហាខ្លះដែលបងប្អូនយើងអត់មានលទ្ធភាពផ្សព្វផ្សាយចេញមកខាងក្រៅតួយ៉ាងដូចអឺលោកគឹមគូប្អូនលីទិញតាំងទាំងព្រះអង្គក៏បានខំព្យាយាម លើកឡើងអញ្ចឹងគឺថាលើ លើចំណុចដើម្បីនឹងពង្រឹងស្មារតីឲ្យបងប្អូនយើងគ្រប់គ្រាន់សេចក្តីក្លាហាននឹងជំរាបជូនមកយើងប្រាប់មកផ្ដល់មកឲ្យតំណែងមកឲ្យយើងឲ្យព្យាយាមសន្សំសិក្សាការសិក្សានឹងខំប្រឹងខ្លួនយើងនឹងឲ្យច្បាស់លាស់ចំណុចសំខាន់តែពេលណាដែលយើងបានយល់ដឹងអំពីបញ្ហាទាំងអស់នឹងច្បាស់លាស់គឺថាខំប្រឹងជ្រាវជ្រាវខំប្រឹងសិក្សាខំប្រឹងស្ដាប់ ស្ដាប់នឹងដើរតួសំខាន់ណាមុនគេបើយើងខំប្រឹងស្ដាប់អូខេយកចិត្តដាក់ណាពង្រឹងទឹកចិត្តរបស់គាត់ណាឲ្យគាត់ហ៊ានណាបាទហើយគាត់ជឿថាខ្មែរក្រមយើង គឺ ជាជនជាតិដើម គឺជាការពិតគ្មានអ្នកណាមកបំភ្លេចបានទេហើយសេចក្តីទាំងអស់ហ្នឹងគឺថាគឺថាអាចការពារយើងបានព្រោះយុវជនយើងបានធ្វើការងារហ្នឹងហើយហើយ ទទួល ផលប្រយោជន៍គឺ ថាអាចការពារខ្លួនគាត់បាន គាត់ហ៊ានតស៊ូដើម្បីសិទ្ធិសេរីភាពរបស់គាត់អំណាចនៅថ្នាក់លើនេះអាចការពារគាត់បានអំណាចអ្នកដែលគេគ្រប់គ្រាន់សមត្ថភាពដើម្បីធ្វើឲ្យរដ្ឋវៀតណាមនឹងខ្លាចរអាគេគឺអំណាចអង្គការសហជីវជាតិនឹងធំណាស់សប្តាហ៍នេះកំពុងតែដើរតួសំខាន់មែនទែនអង្គការសហជីវជាតិជាពិសេសជាមួយរដ្ឋវៀតណាមនឹងហ្មងពីព្រោះរដ្ឋវៀតណាមនឹងត្រូវការពឹងពាក់ទៅខាងក្រៅច្រើនណាស់សូមបងប្អូនជ្រាបថ្ងៃនេះ ជូនកិច្ចការនឹងទៅប៉ុណ្ណឹងនៅក្នុងមាត្រា ទី24ហ្នឹងព្រះអង្គឃើញជំរូវហ្នឹងវាស៊ីទៅជ្រៅមែនទែនកាន់តែញ៉េបាទទៅជ្រៅហ៎ប៉ុន្តែជ្រៅនៅលើខ្មែរក្រមនឹងដោយតល់ហ្មងដូចបងតាំងលើកមិញចឹងណាចឹងណាចាប់អារម្មណ៍មែនទែន